មលោកនេះមិនដេចកំណាចម្លែហើយនួយបំបាយស្នេហ៍ខ្ញុំមនុស្សពីរអ្នកធ្លាប់តែជួបជុំអីលើត្រូវម្នាក់ឃ្លាតឆ្ងាយ ច្រើនណាកុំរីរាំងយ៉ាងណាក៏មិនឈ្នះនីស័យឲ្យយើងប្រ ទៅហើយមិនចង់ផ្លាស់ប្ដូរស្នេហ៍ថ្មីផ្លាស់ប្ដូរស្នេហ៍ថ្មីគុំមុំម៉ៃខ្ញុំតើបានទេគុំពងរត់បានទេរត់បានខ្ញុំមិនអាចរស់ខ្វឹងគ្នា ច្រើន